សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃមុនជួបគ្នាជាមួយនឹងឆាអណ្ដាតគោពងក្រងថ្ងៃនេះក៏ចង់បង្វែរអារម្មណ៍បងប្អូនទាំងអស់គ្នា មកសាកល្បងស្លម្ជូរគ្រឿងសាច់ទាពងអង្ក្រងម្ដងបងប្អូនចង់ដឹងថាសម្លមួយមុខនេះមានរសជាតិឆ្ងាញ់យ៉ាងណាចឹងហើយយើងទៅទស្សនាទាំងអស់គ្នា ថ្ងៃនេះខ្ញុំប្រើទាកប៉ាមួយក្បាលមានទម្ងន់1គីឡូ7ខាំចំពោះពងក្រងខ្ញុំប្រើកន្លះគីឡូ តាមពិតថ្ងៃនេះបងប្អូនអត់មានកម្រងថានឹងស្លសម្លមុខនេះទេប៉ុន្តែដោយសារដើរផ្សារព្រឹកមិញទៅក៏ឃើញថាមានពងក្រងល្អល្អមែនទែនហើយក៏លេចមើលទៅក៏ឃើញមានទាមួយក្បាលល្អទៀតអញ្ចឹងហើយក៏សម្រេចចិត្តថាបើសិនជាយកមកស្លមកជូរគ្រឿងជាមួយសាច់ទានេះមិនដឹងថាឆ្ងាញ់យ៉ាងណាអញ្ចឹងហើយក៏សម្រេចចិត្តថាទិញទាហ្នឹងដើម្បីស្លមកជូរគ្រឿងពងក្រងដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាតែម្ដង ឥឡូវនេះដល់ពេលស្លហើយអញ្ចឹងហើយយើងទៅស្លទាំងអស់គ្នាដំបូងខ្ញុំចាប់ផ្ដើមដាក់បំពងខ្ទឹមសខ្ទឹមក្រហម ហើយនឹងម្ទេសចំពោះខ្ទឹមក្រហមខ្ញុំអត់បុកទេខ្ញុំដាក់ទាំងមូលបែបនេះហើយខ្ញុំគ្រាន់តែចិញ្ច្រាំខ្ទឹមសហើយម្ទេសយើងដាក់ទាំងមូលបែបនេះដូចគ្នា បន្ទាប់ពីខ្ទឹមសរាងឈ្ងុយបន្តិចហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងបុកចូល ហើយខ្ញុំចាប់ផ្ដើមដាក់ប្រហុកចូលរួចហើយយើងកូរចូលគ្នាឲ្យសព្វបែបនេះមកនៅ ពេលដែលប្រហុករបស់យើងសព្វជាមួយនឹងគ្រឿងបានល្អបន្តិចហើយខ្ញុំបន្ថែមជាមួយនឹងទឹកត្រីបន្តិចទៀតទឹកត្រីនិងគ្រឿងរបស់យើងចូលសព្វគ្នាល្អហើយខ្ញុំចាប់ផ្ដើមដាក់សាច់ទាចូល ចំពោះសាច់ទាបើសិនជាបងប្អូនចង់យកទៅរំលីងអស់ទឹកព្រៃសិនក៏បានដែរប៉ុន្តែខ្ញុំថ្ងៃនេះអត់រំលីងទេបងប្អូនខ្ញុំចង់ស្លបែបនេះម្ដង នៅពេលដែលយើងកូរសាច់ទាជាមួយនឹងគ្រឿងរបស់យើងហើយយើងគ្របទុកហើយឃើញថាដាច់ទឹកព្រៃហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងទេសផ្សេងផ្សេងចូល ដំបូងខ្ញុំដាក់ម្សៅស៊ុបខ្នុរអំបិលស្ករត្នោតប៊ីចេងនៅពេលដែលយើងដាក់គ្រឿងទេសយើងរួចរាល់ហើយយើងកូរច្របល់ចូលគ្នាឲ្យសព្វល្អបន្ទាប់មកខ្ញុំគ្របទុកមួយសន្ទុះសិន បន្ទាប់ពីយើងគ្របទុកមួយសន្ទុះហើយឥឡូវនេះឃើញថាសាច់ទារបស់យើងហ្នឹងក៏រាងស្ងួតទឹកបន្តិចហើយដែរហើយខ្ញុំចាប់ផ្ដើមបន្ថែមទឹក ដើម្បីរំងាស់សាច់ទាឲ្យផុយបន្ទាប់ពីយើង ដាក់គ្រឿងទេសរបស់យើង រួចរាល់ហើយខ្ញុំចាប់ផ្ដើមកូរច្របល់សាច់ទារបស់យើងឲ្យសព្វល្អជាមួយនឹងគ្រឿង រួចហើយយើងគ្របទុករហូត ដល់ដាច់ទឹកស្ងួតបានល្អទៅយើងបន្ថែមជាមួយនឹងពងអង្ក្រងរបស់យើងចូល ឥឡូវនេះឃើញថាល្មមដល់ពេលយើងដាក់ទឹកឲ្យបងប្អូនអញ្ចឹងហើយខ្ញុំបន្ថែមទឹកស្អាតចូលនៅក្នុងសម្លរបស់យើងចំពោះទឹកខ្ញុំអត់ប្រើច្រើនពេកទេសម្លមួយមុខនេះខ្ញុំយកទឹករៀងខាប់ខាប់ដែរ នៅពេលដែលយើងដាក់ទឹករួចហើយយើងចាប់ផ្ដើមបន្ថែមជាមួយនឹងម្ទេសចំពោះម្ទេសនេះយើងដាក់ដើម្បីជួយសម្លរបស់យើងឲ្យមានរសជាតិឆ្ងាញ់ហើយជាពិសេសក្លិនរបស់ម្ទេសហ្នឹងជួយឲ្យសម្លរបស់យើងមានក្លិនឈ្ងុយមែនទែនបន្ទាប់ពីយើងថែមម្ទេសរួចហើយយើងគ្របទុកឲ្យពុះសិនបងប្អូន នៅពេលដែលយើងគ្របទុកមួយសន្ទុះហើយឃើញថាសម្លរបស់យើងពុះបានល្អហើយហើយក្លិនក៏ឈ្ងុយខ្លាំងផងដែរអញ្ចឹងហើយបងប្អូនអាចភ្លក់រសជាតិមើលតាមចំណង់ចំណូលចិត្តបើសិនជាបងប្អូនចូលចិត្តរសជាតិបែបណាបងប្អូនអាចបន្ថែមបន្ថយទៅតាមការចូលចិត្តបាន ហើយចំពោះសម្លមួយមុខនេះខ្ញុំប្រើបន្លែមានត្រកួនបើសិនជាបងប្អូនអត់ប្រើបន្លែក៏បានដែរបន្ទាប់ពីដាក់ត្រកួនរួចហើយខ្ញុំបន្ថែមជាមួយ នឹងម្រះព្រៅហើយនឹងម្ទេសបន្តិចទៀតគឺជាការស្រេច ឃើញថាសម្លម្ជូរគ្រឿងសាច់ទាពងអង្ក្រងមួយមុខនេះបានឆ្អិនរួចរាល់ហើយបងប្អូន មានក្លិនឈ្ងុយមែនទែនហើយរសជាតិក៏ឆ្ងាញ់ខ្លាំងផងដែរបងប្អូនអាចសាកល្បងចម្អិនសម្លមួយមុខនេះបានបើសិនជាបងប្អូនចូលចិត្តសម្លមួយមុខនេះបងប្អូនកុំភ្លេចសាកល្បងចម្អិនញ៉ាំទាំងអស់គ្នាណា